សូមជូនមេតិសន្តានាព្រះធម៌សូមលោកលោកស្រី អ្នកនាងកញ្ញា អ្នកញោមពុតបរិស័ទទាំងអស់អនុមោទនីស្ដាប់នៅធម្មសាកិច្ឆាការសន្តានាព្រះធម៌ដូចតទៅ សូមអនុមោទនី ណាជាបឋមខ្ញុំកណ្ណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំបីនៃព្រះត្រៃរតដោយសេចក្តីគោរពជ្រះថ្លាដល់គពងគពរលោកសូមក្រាបថ្វាយបង្គំចំពោះគុណចាស់ប្រធេរានុធេរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពជ្រះថ្លាសូមបានពរលោករស្រីនិងកញ្ញាញញោមពិតបរិស័ទទាំងអស់ដែលកំពុងតែ ទស្សនាការ live ផ្ទាល់ផ្សាយចេញពីវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អាន ថ្ងៃនេះគឺថ្ងៃសុក្រ 15កើតខែបោះឆ្នាំ ខាលចត្វាស័កពុទ្ធសករាជ2566ត្រូវនៅថ្ងៃទី6ខែអឺខែមករាឆ្នាំ2023សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកជួបក្នុងកម្មវិធីនេតិសន្តានាប្រធមប្រចាំថ្ងៃសុក្រដែលមានការនិមន្តចូលរួមអំពីគុណចាស់មួយព្រះអង្គនិងឧបាសិកាមួយនាក់ ចឹងសួរស្វាគមន៍ប្រិយមិត្តអស់មកជួបជាមួយនឹងវាគ្មិនធម្មវាគ្មិនរបស់យើងដូចតទៅណាសូមក្រាបថ្វាយគុណម្ចាស់ចន្ទជូតតនិមន្តគុណនៅក្នុងវត្តរស្មីរតនសម្បគីទីក្រុងព្រីស្បិនដោយសេចក្តីគោរពជាថ្លានិងសូមស្វាគមន៍ញោមបាសិកានប់សវណ្ណមកពីខាងទីក្រុងភ្នំពេញណាទេណាថ្ងៃនេះយើងបានមកជួបគ្នាសាជាថ្មីបន្តពីបាត់ដល់6សប្តាហ៍អឺកន្លងទៅដោយសារតែកិច្ចការងាររវល់ឥឡូវមកជួប ក្នុងកម្មវិធីយើងបន្តហើយញោមសវណ្ណក៏ឃើញថាបាត់អស់ប្រហែលសប្តាហ៍ដោយសារតែញោមអឺញោមម្ដាយឈឺផងដូច្នេះកិច្ចការងារសន្តានាវត្ថុក៏មានការលអាលអួលមានការរវល់គុណចាស់រវល់ក៏សុទ្ធមុនសពបនសពគេណោះខ្នាក៏វល់នេះដែរអញ្ចឹងក៏ផ្អាកអស់មួយសប្តាហ៍ត្រឡងទៅឥឡូវគុណចាស់ថ្ងៃនេះខ្ញុំកដាសូមបកគលគុណចាស់សន្តានាវត្ថុបន្តនៅក្នុងកិច្ចសន្តានាក្នុងមេត្រាណា ក្នុងកិច្ចចន្ទនាក្នុងនេះគឺមានមេតិកាធរមេតិកាធរទី7គឺបញ្ញកិរិយាវត្ថុទី7បានដល់បតានមោទនីគឺការត្រេកអរអនុមោទនីនៅបនចែកចែកបនហ្នឹងមែនគុណចាស់អនុមោទនីបនណាអនុមោទនីបនណាឥឡូវសូមបកគលគុណចាស់សំដែងតទៅទាំង តែមកដល់ចង្វាន់ណាណាអត់បានចង្វាន់តាមទី2គឺណាជាបឋមខ្ញុំ ប្រកាសណាសូមថ្វាយបង្គំព្រះរតនៈទាំង3ដោយសេចក្តីគោរពជ្រះថ្លាសូមនមស្ការគុណចាស់សវណ្ណបញ្ញោណាប្រធារាប្រធារៈគ្រប់ព្រះអង្គសូមចម្រើនពរញាតិញោមទាំងអស់គ្នា ដែលមានសេចក្តីជ្រះថ្លា ចូលស្ដាប់ពធតាមការឡាយនេះហើយបានពរញោមបាវិការនប់សវណ្ណបើជាអឺធម្មចារិនីជាធម្មចារិនីណា មានវត្តមានចូលមកបញ្ចេញនៅបរិភានតាម ចំណុចរបស់ខ្លួនដើម្បីចែករំលែកចំណេះដឹងដែលមានជាធម្មទានក្នុងរាត្រីប្រចាំថ្ងៃសុខ ចឹងរាត្រីនេះ ជារាត្រីពិសេសថ្ងៃសប្តាហ៍ហើយត្រូវនឹងថ្ងៃ15កើតពេញបរមីខែបោះឆ្នាំខាលចត្វាស័កពុទ្ធសករាជ2566ត្រូវនឹងថ្ងៃថ្ងៃសុក្រទី6ខែមករាឆ្នាំ23 បន្តបន្តទៅកម្មវិធីសន្ទនាប្រធោក៏បានអូបន្លាយពេលវេលាកន្លះម៉ោងហើយដោយសារតែរងចាំគ្នាឥឡូវរងចាំហើយនៅតែមកមិនរួចទៀតណាចាំគ្នាហើយតែនៅតែចូលមិនណាអានឹង គេហៅថាមាន បញ្ហាបច្ចេកទេស មានបញ្ហាបច្ចេកទេសមិនមែនមានបញ្ហាធោទេគឺបញ្ហាបច្ចេកទេសរវាងជាប់តាក់ទងជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយទេណាហើយមានរបស់ប្រើទំនើបប៉ុន្តែប្រើមិនកើតដោយញោមបាតិកានុសវណ្ណអញ្ចឹងគឺថាមានរបស់ទំនើបប្រើតែ ប្រើមិនកើតឥឡូវសូមបិណ្ឌបាតហើយមកថាប្រើមិនកើតទេទុកធ្វើអី ហ្នឹងហើយនៅក្នុងប្រធានបទរបស់យើងគឺនៅក្នុងបញ្ញកិរិយាវត្ថុទី7ណាបញ្ញកិរិយាវត្ថុ10ទុចាស់ញាតិញោមអ្នកដែលសិក្សាអ្នកដែលកាន់ពុទ្ធសាសនាដោយច្រើនគឺចេះតបីថាមិនចេះទាំង10ក៏ចេះបាន1 2 3ដែរណាដល់យើងអ្នកកាន់ពុទ្ធសាសនាបើមិន ចេះឬក៏មិនចាំបញ្ញាកិរិយាវត្ថុណាមួយទៅចប់ហើយណែអឺដល់ច្រើនយើងមិនមិនមិនស្គាល់យើងយើងចាំមិនតែមិនស្គាល់យើងយំខ្លះគាត់ចេះនិយាយតើធ្វើទានរសាសិលអីប្រតិរិយគាត់ចេះនិយាយតើតែគាត់ថាតើធននៅក្នុងបញ្ញាកិរិយាវត្ថុទីប្រមាណអីគាត់មិនដឹងហើយឡើងមានញាតិញោមចំនួនគាត់ចេះតែនិយាយថាទានសិលពីនេះប៉ុន្តែ ត្រង់ទានជាទានវិយៈជាបញ្ញកិរិយាវត្ថុសិលជាសិលមយៈជាបញ្ញកិរិយាវត្ថុភាវនាជាបញ្ញកិរិយាវត្ថុជាភាវនាវយៈអីក៏មិនបានចេះនិយាយអញ្ចឹងក៏ប៉ុន្តែដឹងថា ការធ្វើបន់ធ្វើទានសាសិលអីចឹងទៅចឹងនៅក្នុងបញ្ញកិរិយាវត្ថុទាំង10នោះយើងដឹងហើយទី1គឺទានមយៈបន់ដែលកើតអំពីការធ្វើទាន ទី2សីលមយៈបនកតវិការរសាសិល ទី3ភាវនាមយៈបនកតអំពីការចម្រើនភាវនាទី4ទី4គឺវយវចមយៈណាឬក៏យើងថាអបច្ច័យតមយៈបនកតអំពីការគោរពទី5អវយវចមយៈបនការជួយកិច្ចការងារបុណ្យ ណាទី5ហ្នឹងគឺវយវចវយៈបនដែលកើតពីការជួយខ្លះខ្នែងក្នុងបនទានផ្សេងផ្សេងឬក៏ជួយបំរើកិច្ចការងារប្រសំនៅក្នុងវត្តអីចឹងទៅហើយទី6អឺបតិទានវយៈបនដែលកើតពីការចែកបនអ្នកដតីទី7បតានមោទនាវយៈបនដែលសម្រាប់អំពីការត្រេកអរអនុមោទនានៅបនរបស់អ្នកដតី ទី8ធម្មទេសនាមយៈបនកើតពីការសំដែងពធបញ្យលពធបង្រៀនពធហើយទី9ធម្មសវនមយៈបនកើតពីការស្ដាប់ពធទី10តិដ្ឋជុកម្មមយៈបនដែលកើតពីការព្យាយាមធ្វើទិដ្ឋិឲ្យយកឃើញត្រូវ ចឹងយើងសន្ទនាមកគឺដល់ចំណុចទី7បត្តានុមោទនាមយៈគឺបនដែលកើតអំពីការអនុមោទនានៅបនដែលអ្នកដតីធ្វើហើយឬក៏ត្រេកអរតាមគេណាត្រេកអររបស់របស់គេចឹងនៅក្នុងអឺបត្តានុមោទនាមយៈបានសន្ទនាកន្លងទៅ ច្រើនសប្តាហ៍ដែរហើយតែដូចជា2 3សប្តាហ៍ដែរហើយ3សប្តាហ៍ហ្នឹងហើយក្នុងបតានុមតនីហ្នឹង តែដោយសារតែការសន្តានាហ្នឹងគឺ មានតែខ្ញុំណាត់ថាជាមួយនឹងកូនចាស់សវណ្ណបញ្ញោហើយនៅកូនចាស់ញាតិសាណោក៏អត់ទាន់បានចូលរួម នៅក្នុងប្រធានបទទី7នេះដែរបញ្ញាគេយកទៅទី7ហ្នឹងហើយខ្ញុំបានសការនុកសវណ្ណបានបានចូលរួមខ្លះហើយហ៎ បានមកមួយសប្តាហ៍បានមួយសប្តាហ៍ដែរហ្នឹងហើយអញ្ចឹងក្នុងអឺរឿងអនុមោទនីបនរបស់អ្នកដតីនេះយើងមិនចាំបាច់និយាយដល់ទៅអ្នកណាណាណីក៏យើងដឹងខ្លួនឯងថាខ្លួនឯងក៏មានពេលខ្លះអនុមោទនីបន ដែលគេធ្វើ មានពេលខ្លះឃើញគេធ្វើបនមិនអនុមោទនីដែរណា នេះជារឿងធម្មតារបស់បុគ្គលជនបើនិយាយថាវិស័យរបស់បុគ្គលជន គឺតែងតែមានធម្មតាអញ្ចឹងពេលខ្លះឃើញគេធ្វើល្អក៏ត្រេកអរទៅពេលខ្លះឃើញគេធ្វើល្អក៏ធម្មតាទៅមិនមែនតែទៅខឹងទៅរិះគន់ទៅតែទៀតទេប៉ុន្តែថាมันបានអនុមោទនាអញ្ចឹងទៅក៏រំលងទៅណាអញ្ចឹងយើងសួរថាបើសិនជាយើងឃើញគេធ្វើល្អហើយយើង មិនត្រេកអរនោះសួរថាប្រហែលអ្វី ព្រោះมันមាននៅចិត្តបនកើតនោះឯងណាมันមានចិត្តបនកើតអញ្ចឹងបើมันមានចិត្តបនកើតมันអាចអនុមោទនាបនអំពីអ្នកដតីបានទេតើតែមានបនតើតែមានចិត្តបនកើតទើបអាចអនុមោទនា នៅ បនអ្នកដតីបានព្រោះបតានុមោទនាមយៈសម្រេចដោយ មហាកុសល8ដួងណាមួយឃើញទេ សលតែមហាកុសល8ដួងណាមួយកើតឡើងទើបអាចប្រព្រឹត្តទៅ ក្នុងការបំពេញនៅ បតានមោទនមយកម្មបើគ្មានមហាកុសលកើតទេគឺมันអាចបញ្ចេញនៅវាចាអនុមោទនាបនអំពីអ្នកដតីទេហ្នឹងគឺជាជាការពិតជារឿងពិតដែលយើងខ្លួនឯងនឹងយើងធ្លាប់ មានចិត្តនឹងជាធម្មតាណាធ្លាប់មានចិត្តនឹងជាធម្មតា ដូច្នេះនៅក្នុងសេចក្តីនេះយើង សង្កេតពិនិត្យថាការដែលយើង មិនបានអនុមោទនាបន់អំពីអ្នកដតីនោះចិត្តរបស់យើងគឺមិនតន់អប់រំបានទេចិត្តរបស់យើងមិនតន់អប់រំបានទេរហូតដល់ពេលខ្លះយើងគិតថាបន់ដែលគេធ្វើនោះវាត្រូវ ចាំបាច់តកតងទៅជាមួយនឹងអ្នកធ្វើរដ្ឋទៀត ពេលខ្លះអ្នកដតីដែលយើងអត់ស្គាល់អត់មានចិត្តអនុមោទនាក៏មាន ពេលខ្លះអ្នកដតីយើងស្គាល់ក៏ដោយប៉ុន្តែបើសិនជាយើងគិតឃើញរឿងអីផ្សេងអត់ដឹងទៅនោះអាហ្នឹងក៏យើងអត់បានអនុមោទនាដែរអញ្ចឹងបានយើងត្រូវដឹងថាចិត្តរបស់យើងគឺនៅប្រកាន់នៅមាននៅអសម័យតែការប្រកាន់ ចឹងបាទយើងមិនអាចអនុមោទនបុណ្យរបស់គេកើតដូច្នេះយើងត្រូវសង្កេតពិនិត្យថាពេលដែលយើងឃើញគេធ្វើល្អហើយយើងមិនអនុមោទនបុណ្យរបស់គេនោះយើងត្រូវដឹងថាចិត្តរបស់យើងគឺនៅនៅមានកម្រិតមិនន័យថាអប់រំអត់ទាន់បានទេណាអប់រំអត់ទាន់បានទេព្រោះថាពាក្យថាប៉ុនគឺអត់មានអត់មានអត់មានប្រុសអត់មានស្រីទេពាក្យថាប៉ុនគឺអត់មានប្រុសអត់មានស្រីទេអត់មាន ជាតិសាសអត់មានភេទអត់មានអីដោយខ្ញុំណាបានសរសេរបរហមសំអីអញ្ចឹងណានិយាយពីរឿងគៀថាដែលព្រះអង្គទ្រង់សម្ដែងនៅក្នុងធម្មបទវិសាសៈបរមញ្ញតិហ្នឹងញាតហ្នឹងគឺមានការរាប់អានជាយ៉ាងក្រៃលែងអញ្ចឹងបានយើង សង្កេតពិនិត្យទៅថាបងប្អូនបង្កើតបងប្អូនដែលកើតអំពីផ្ទៃម្ដាយតែមួយក៏ដោយ បើខ្វះការទំនាក់ទំនងគ្នាខ្វះការប្រស្រ័យគ្នាខ្វះការដឹងសក់ដឹងទុកគ្នាខ្វះការជួយគ្នាហើយនោះប្រៀបបានដូចជាអ្នកដតីប្រៀបបានដូចជាមិនស្គាល់គ្នាមិនដឹងស្គាល់គ្នាអញ្ចឹងទេណាគឺដាច់ថងតែម្ដងហើយបើសិនជាអ្នកដតីក៏ដោយណាអ្នកដតីក៏ដោយមិនដែលស្គាល់គ្នាពីមុនមកក៏ដោយមិនមែនជាសាច់ញាតិមិនមែនជាអ្នកភូមិផងក៏ដោយអ្នកនៅខេត្តដតីអ្នកនៅប្រទេសដតីក៏ដោយ ឲ្យតែមានការរាប់អានគ្នា មានការចេះអធិស្ស្រ័យគ្នាដឹងសក់ដឹងទុកគ្នាអាហ្នឹងគឺប្រៀបដូចជាបងប្អូនប្រកើតដែលកើតក្នុងផ្ទៃបណ្ដាយតែមួយអញ្ចឹងអាហ្នឹងវាជារឿងពិតអញ្ចឹងចឹងបានពេលថាយើង ពិចារណាមើលសំបីតែអ្នកបួសដូចគ្នាក៏ដោយអ្នកបួសដូចគ្នាមិនប្រកាសថា មានចិត្តរាប់អានគ្នា មានចិត្តអនុគ្រោះគ្នា ទៅវិញទៅមកគឺអត់ដែរណាអញ្ចឹង រឿងការប្រកាន់នេះគឺវាមានវាមានអញ្ចឹងពេលខ្លះប្រកាន់នៅតំណែងទៀតតំណែងប្រកាន់នៅតំណែងទៀតគេថាខ្លួនឯងអ្នកធំខ្លួនឯងមានបនស័កខ្ពស់ខ្លួនឯងមានកិត្តិយសគេឈ្មោះល្បីខ្លួនឯងហ្នឹងធ្វើអ្វីអ្វីគឺគេទទួលស្គាល់ទូទាំងប្រទេសហើយតត្រេកអរអីជាមួយបនអ្នកតូចតូចហើយអ្នកតូចតាចអីតត្រេកអរអីជាមួយបនរបស់ បបជិតដែលនៅឋានៈទាបទាបអីស្ត្រីអអីជាមួយញាតញោមដែលធ្វើបន់ធម្មតាអីហ្នឹងពួកខ្លួនឯងវាខ្ពស់ទៅហើយខ្លះមកគិតអញ្ចឹងទៀតណាតែគិតអញ្ចឹងទៀតទៅណាដោយអានេះដូចថាឋានៈជាភិក្ខុអញ្ចឹងបើឃើញសាមណេរក្មេងៗធ្វើបន់ហ្នឹងតត្រីអីបន់វូក្មេងៗណាបន់យើងធ្វើខ្វះអីអានេះវាទៅគិតអញ្ចឹងណាតាមពិតរឿងបន់គឺអត់ដែលមានក្មេងអត់ដែលមានចាស់អត់ដែលមានប្រុសអត់ដែលមានស្រីអត់ដែលមានកំហុសបបចិត្តអត់ដែលមានតអត់ដែលមានធំទេហ្នឹងបើយើង សង្កេតយើងសិក្សាអំពីចិត្តរបស់ខ្លួនឯងណាពេលខ្លះយើងខ្លួនឯងនឹងយើងនៅមាននៅមានអាកំណត់ប្រកាន់នឹងអត់តន់លះបងបានផងហ្នឹងណាអឺបាច់និយាយពីគុណម្ចាស់ខ្ញុំយកទៅដើម្បីខ្ញុំនៅថ្មក៏នៅតែមានចិត្តខ្លះកើតឡើងក៏អត់ត្រេកអរជាមួយគេដែរតែខ្លួនថាចិត្តទៅខឹងឲ្យជាមួយគេទៅតែថាมันទៅខឹងឲ្យជាមួយគេมันទៅបានទៅរិះគន់ទេគេប៉ុន្តែពេលខ្លះយើងថាយើងអត់ស្គាល់ទៅ យើងឃើញរំលងទៅយើងមិនបានទៅត្រេកអរអីអនុមោទនាសាធុសាធុអីអត់ទេធម្មតាយល់ទៅណាអញ្ចឹងបានយើងត្រូវដឹងថាចិត្តរបស់យើងគឺនៅអប់រំមិនទាន់បានទេតែបើថាយើងអប់រំបានវិញឲ្យតែបន់កុំថាឡើយមនុស្សធ្វើសំបីសតិរិឆានធ្វើក៏ដោយសតិឃើញសតិរិឆានមានសិលក៏ត្រេកអរដែរកុំថាឡើយតែមនុស្សណាកុំថាឡើយតែមនុស្សធ្វើល្អ ចឹងពាក្យថាបននេះគឺបនអីក៏ដោយដែលអ្នកដតីធ្វើល្អបនអីក៏ដោយគឺយើងត្រេកអរអនុមោទនាទៅ គឺបានបនហើយព្រមមានមហាកុសលកើតនៅខាងក្នុងហ្នឹងទើបអាចបំពេញនៅបត្តានុមោទនារបស់យើងបានដែរនឹងសង្ខេបសេចក្តីខាងដើមប៉ុណ្ណឹងសិនទៅណាណាទុកពេលយើងសន្ទនាបានចំណេញច្រើន អនុមោទនាសាធុសាធុអឺដល់ញោមសវណ្ណសវណ្ណសវណ្ណដូចឡងទៅសវណ្ណកណាគុណចាញោមមានកម្មវិធីទូរស័ព្ទឡងទៀតដែរទូរស័ព្ទមានភ្លៀងគុណលំខ្ញុំចេញទីសិនខ្ញុំចេញសិនចាំជោគទៀតខ្ញុំយកឡងទេ គាត់មានបញ្ហាទៀតកណាមានសំណួរមួយនៅ ក្នុង ទូរស័ព្ទកណាគេសួរគុណចាស់កម្មវិធីកណាទេតែគុណអាចជួយជួយបកស្រាយផងលោកសយសធិនដែលគាត់សួរនៅ ក្នុង កម្មវិធី កណាបង្ហោះអំបែងមិញគាត់ថាមើលអាចចូលក្នុង កបិនសិនគាត់សួរ សួរក្នុងន័យគាត់ចង់សម្ដៅទៅលើ ប្រសង់យ៉ាងម៉េចទេគាត់ណាគាត់ថាសំភ័យទោសសំអាតបើកមួយសិនគាត់សួរថាធម្មកថាខ្លះ សង្ឃដិកាថាបនច្រើនជាងគេបនអី ធ្វើបន់ច្រើនដង ចំណែកខ្ញុំខ្ញុំយល់ឃើញថា លះបង់ជីវិតជួយអ្នកដតីបានបានអឺដតីបានមហាកុសលលើសគេត្រូវតែគុណគិតសួរចាំដល់ទៀតណាគឺថាធម្មកថាខ្លះថាបនច្រើនជាងគេ គឺបនអីបនអីធ្វើបនច្រើនដង គ្រាមកអញ្ចឹងចាំធ្វើបន់ច្រើនដងឬក៏ចំណែកខ្ញុំខ្ញុំយល់ឃើញថាការលះបង់ជីវិតជួយអ្នកដតីបានមកបានមហាកុសលលើសគេត្រូវទេគុណសួរអញ្ចឹងប៉ុណ្ណឹងហើយណាប៉ុណ្ណឹងណាចឹងយើងយើងត្រូវវែកញែក យើងត្រូវបែងចែកទៅតាមពាក្យដែលគាត់សាកសួរហ្នឹងតើពាក្យថាលះបង់ជីវិត ជួយ គេ ជួយវាមិនណាជួយជួយវាមិនដែលលះបង់ជីវិតតែជួយលះបង់ជីវិត ជួយគេទៅបានជាមហាកុសលលើសគេបានចង់និយាយថាតើលះជីវងលះបង់ជីវិតបានជាមហាកុសលយ៉ាងម៉េចក៏សួរអញ្ចឹងគាត់ សួរហ្នឹងតាមស្ដាប់ទៅគាត់ចង់និយាយពីលះបង់ជីវិតជួយដូចដូចជាឃើញ គេលំបាកអីចឹងជួយគេឲ្យគេកុំឲ្យលំបាកអីចឹងទៅណាលក្ខណៈរបស់គេអត់បាយស៊ីអត់ផ្ទះនៅទៅក៏ជួយគេឲ្យបានបាយស៊ីបានផ្ទះនៅអញ្ចឹងណាតាមតាមគោលគាត់ណាវាថា ជួយដល់អ្នកក្រជួយអីចឹងទៅដើម្បីឲ្យគាត់មាន របស់ប្រើមានផ្ទះនៅមានបាយហូបនៅកន្លែងដេកអញ្ចឹងទៅការលះបង់ជីវិតជួយគេនេះ ហ្នឹងយើងយើងនិយាយពីថាលះបង់ជីវិតជួយគេអាហ្នឹងលុះត្រាតែយើងហ្នឹងអឺគេហៅថាដូចយើងសពថ្ងៃយើងច្រើនប្រើពាក្យថាម៉េចបើសិនជាអ្នកគេខូចកលៀនខូចអីអញ្ចឹងទៅចិត្តស្លាប់ខ្លួនឯងដើម្បីឲ្យកលៀនទៅគេអាហ្នឹងបើគេហៅថាលះបង់ជីវិតជួយគេបើសិន ជា យើងគ្រាន់តែជួយជាកម្លាំងទេអាហ្នឹងគេមិនហៅថាលះបង់ជីវិតទេ អានឹងលះបង់កម្លាំងកាយដោយដោយគុណចាស់ដោយធ្លាប់ឃើញមានវីដេអូកាលពីឆ្នាំមុនមុនហើយហ្នឹងឃើញគុណចាស់ផ្ញើថវិកាទៅជួយអ្នកដល់ស្រុកខ្មែរតែឃើញគេប្រកាសឈ្មោះណាបាត់សំឡេងគុណចាស់អត់លើសំឡេងទេញោមសវណ្ណចូលមកដាច់បាត់ដល់ ចំណាគុណចាគាត់ចាអត់លើសំឡេងអត់លើសំឡេងអត់លើសំឡេងគាត់គាត់ចាស់ចេញវិញម្ដងឡូលឺទេតាលឺតាគុណលឺ អូខេឥឡូវគាត់ចាស់ចេញសិនណាអឺញោមសវណ្ណជួយរៀបរាប់មើលក្នុងថ្ងៃនេះគឺញោមមានទូនទីជាអ្នកបកស្រាយសូមញោមបន្ថែមអត្ថន័យបន្តពីគុណចាស់សាធុសាធុសាធុជាបឋមកណាសូមអ្នកមាសការក្រាបថ្វាយបង្គំពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈដល់កំពូលលោក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 ចូលមកស្ដាប់នេះគណៈសូមលើកប្រគេនព្រះអង្គគ្រូគ្រប់គ្រប់ព្រះអង្គជាពិសេសព្រះអង្គគ្រូដែលមានវត្តមានកាលាយហើយសូមជូនបនដល់ បងប្អូនជនរួមជាតិទាំងអស់ជូនបនដល់មនុស្សលោកទាំងអស់សពសត្វអបអមោទនានៅចំណែកបនស្មើស្មើនឹងគណៈសាធុសាធុគណៈគណៈអរគុណគុណចាស់គណៈអឺគណៈបានចូលមកស្ដាប់ការឡាយរបស់ព្រះអង្គគ្រូដែលលោកសំអិតសំអាងនៅ បញ្ញតិយវត្ថុ10យ៉ាងលំអិតបំផុតដែលជាវត្ថុរបស់សពមនុស្សញាណដែលជាវត្ថុរបស់អ្នកប្រាជ្ញយើងគឺព្រះសម្មាសម្ពុទ្ធដែលព្រះអង្គរករកឃើញនៅវត្ថុទាំង10នេះទុកឲ្យយើងបដិបត្តិនៅក្នុងដំណើរជីវិតរបស់យើងដើម្បីឲ្យរួចផុតចាកទុកបងប្អូនពុទ្ធបរិស័ទទាំងអស់ស្ដាប់ដូច ខ្ញុំណាទោះបីរវល់យ៉ាងណាក៏ដោយក៏ខ្ញុំខំប្រឹងចូលមកស្ដាប់ដើម្បីអី ដើម្បីឲ្យស្គាល់នៅបញ្ញកិយវត្ថុ10ទោះបីថាបានរៀនហើយក៏ដោយ ជួនកាលក៏មិនអាចលំអិតបានក្បោះក្បាយដែរពេលដែលចូលមកស្ដាប់នៅការ live របស់ព្រះអង្គគ្រូសម្ដែងដោយព្រះអង្គគ្រូហើយនឹងស្ដាប់តាម YouTube របស់ព្រះអង្គគ្រូផ្សេងផ្សេងយើងបានស្គាល់នៅ បញ្ញកិយវត្ថុ10បានស្គាល់ច្បាស់ ជាងការដែលយើងមិនស្ដាប់ចឹងបងប្អូនទាំងអស់គ្នាខំប្រឹងយកចិត្តទុកដាក់ដើម្បីឲ្យបានស្គាល់នៅបញ្ញកិច្ចវត្ថុ10នៅក្នុងសាសនាយើងគឺបញ្ញកិច្ចវត្ថុ10ហ្នឹងគឺមានតម្លៃណាស់ដើម្បីឲ្យយើងយក ទៅតាម ខ្លួនបាន គឺជាទ្រព្យដ៏ពិសេសបំផុតគ្មានទ្រព្យណាឲ្យស្មើនឹងបញ្ញកិច្ចវត្ថុ10ទេដូច្នេះដូចបញ្ញកិរិយាវត្ថុក៏បញ្ញមែនបញ្ញកិរិយាវត្ថុកណាកិរិយាវត្ថុ ណាបញ្ញវកិយាវត្ថុទាំង10ដែលព្រះអង្គគ្រូលើកតែកណាយ៉ាងទុកបំផុតអញ្ចឹងដោយព្រះអង្គគ្រូបានមានសង្ឃដីកាមិញហើយ ថាបងប្អូនទាំងអស់គ្នាស្គាល់មិនមែនថាមិនស្គាល់ទេប៉ុន្តែយើងមិនបានស្គាល់ទាំង10ឥឡូវព្រះគ្រូលើកយកមកសម្ដែងទាំង10មលំអិតឃើញសំបីតបត្តានុមោទនីដែលនៅ ក្នុងបញ្ញកិយវត្ថុ10 ចំណុចទី7គឺសម្ដែងបាន3សប្តាហ៍ហើយ លោកសម្ដែងលំអិតបំផុតឲ្យយើងស្គាល់ពាក្យថាបត្តានុមោទនាគឺការត្រេកអរសេចក្តីត្រេកអរសេចក្តីពេញចិត្តសេចក្តីជ្រះថ្លា នៅបុណ្យកុសលដែលគេបានដែលគេបានធ្វើ ទានក្តីសិលក្តីភាវនាក្តីដល់បរិសុទ្ធហើយ គេចែកចំណែកបុណ្យនោះមកឲ្យយើង បងប្អូនសំខាន់ណាស់ យើងត្រូវតែទទួលបុណ្យនោះដោយចេតនា។ មកយកទៀនតារាបាត់ទៀតហើយលើសំឡេងទៀនយកតាលើតាដល់អួលដល់ហ្នឹងនេះឥឡូវគាត់ចាស់យ៉ាងយ៉ាងដាច់អស់លេងមកសម្បានដាច់ទៅអស់លេងឥឡូវគាត់ចាស់បន្តសំណួរមិនមកទៀតអឺសំណួរហ្នឹងគាត់ចង់សំដៅទៅលើតតលះបងជីវិតបានគេហៅថាមហាកុសលគាត់ចង់ផ្ដោតអារម្មណ៍អញ្ចឹងតើនឹងក្នុងន័យថា គួរតែធ្វើដល់យ៉ាងម៉េចបានគេហៅថាមហាកុសលហ្នឹងក៏ចង់សួរចឹងទៀតធ្វើបនច្រើនបន្តិចអីចឹងបាទឥឡូវចាំមើលខ្ញុំវ៉ាន់គាត់ខ្ញុំវ៉ាន់គាត់ចូលមុតណាមកទៅដល់លោកខ្សោយតាមមើលអ៊ីនធឺណិតខ្សោយតាមមើលទៅណាភ្លៀងរលំហ្មងហ្នឹងទៅជាអ៊ីនធឺណិតខ្សោយបានជាចិត្តដាច់ចឹងហើយ ឥឡូវលើខ្ញុំណាទេតើណាលើទេបាទណាឥឡូវបន្តទៅយើងនិយាយអំពី មហាកុសលអរគុណអឺគាត់ចាស់ឲ្យគាត់ចាស់សម្រាប់គាត់បានទេគុណយកសម្រាប់សិនយកអត់សេវាគុណអូអត់សេវា អឺលឺថ្វាយយើងទេញោមញោមបានលឺទេបងញោមបានលឺទេបងស្ដាប់អត់បានគួរស្ដាយអូគួរស្ដាយគាត់និយាយមកលឺនិយាយទៅវិញអត់លឺណាឥឡូវដាច់ទៀតហើយថ្ងៃនេះលេខថ្ងៃពេញបរមីផងប៉ុន្តែមិនក៏អ្វីអ្វីអត់ពេញអញ្ចឹងទៀតណាដល់គាត់ជួយសិនបរមីល្អ តែកម្មវិធីអត់ពេញសោះកម្មវិធីអត់ពេញទេ មានភាពល្អល្អួច្រើនអឺបន្តទៀតតែណារឿងមហាកុសល យើងនិយាយពីមហាកុសល យើងត្រូវអឺគិតទៅតាមធម៌យើងកុំអោយគិតទៅតាមការយល់របស់យើង យើងដឹងថាមហាកុសល ដែលកើតឡើងមានតួនាទីបំពេញនៅសេចក្តីល្អហ្នឹងតើមានទីកន្លែងណាខ្លះដែលត្រូវធ្វើសេចក្តីល្អនោះណាពេលដែលមហាកសលកើតឡើងគឺមានតួនាទីប្រព្រឹត្តទៅនៅក្នុងកុសលកម្មបត10ឬនៅក្នុងពញ្ញកិរិយាវត្ថុ10ហ្នឹងគឺយើងត្រូវគិតទៅតាម លំដាប់លំដោយអញ្ចឹង ហើយពេលដែលយើងគិតទៅតាមកុសលកម្មបត្តិ10គិតទៅតាមបញ្ញកិរិយាវត្ថុ10យើងនិយាយអំពីរឿងអានិសង្ឃយើងត្រូវបែងចែកទៅតាម ប្រភេទនៃបញ្ញកិរិយាវត្ថុដែរគុណស្លូស្ដាប់អត់សេវាគុណចាស់យើងត្រូវ យើងត្រូវបែងចែកតាមបញ្ញកិរិយាវត្ថុចឹងតែយើងមិនអាចគិតថាធ្វើយ៉ាង នេះបានបនច្រើននោះយ៉ាងនោះបានបនច្រើនជាងយ៉ាងនេះតែតែយើងអត់បានបែងចែកនៅក្នុងបញ្ញកិរិយាវត្ថុគឺយើងអត់និយាយត្រូវទេនិយាយត្រូវទេដោយរឿងសំណួរដែលសាកសួរថាលះបង់ជីវិតជួយគេអាហ្នឹងបានបនច្រើនបានបនច្រើនយ៉ាងគេ ជាមហាកុសលពិតប្រាកដហើយសួរលះបងជីវិតជួយ គេនោះលះបងជីវិតបែបម៉េចអឺព្រមព្រមស្លាប់ខ្លួនឯងជួយគេឬមួយក៏គ្រាន់តែលះបងកម្លាំងកាយជួយគេទេណាអាហ្នឹងយើងត្រូវយើងត្រូវគិតអាកន្លែងថាលះបងជីវិតហ្នឹងណាបើយើងនិយាយពាក្យថាលះបង់ជីវិត ជួយគេមែនទែនដោយព្រះពុទ្ធិស័ក្តិព្រះសម្មាសម្ពុទ្ធនៅជាព្រះពុទ្ធិស័ក្តិអាហ្នឹងបាន ដែលយើងសិក្សាដូចជាព្រះអង្គអឺលះបង់ជីវិតជួយដល់ម្ដាយដែលត្រូវពោះចឹកនោះណា ត្រូវពោះចឹកហ្នឹងគឺថាសុចិត្តលះបង់ជីវិតរបស់ព្រះអង្គណាលះបង់ជីវិតរបស់ព្រះអង្គដើម្បីយកនៅអឺ ជីវិតរបស់ខ្លួនទៅបដូរយកជីវិតរបស់ម្ដាយណាហ្នឹងបានហៅថាលះបង់ជីវិតជួយគេហ្នឹងហើយលះបង់ជីវិតជួយគេណាបើសិនជាយើងមិនមិនបានលះបង់ជីវិតទេយើងគ្រាន់តែជួយជាកម្លាំងទេអាហ្នឹងគេមិនហៅលះបង់ជីវិតទេណាដូចយើងសពថ្ងៃអញ្ចឹងយើងបង្កើតជាអង្គការ អ្វីមួយចឹងទៅ អង្គការចាស់ជរាឬក៏អង្គការអឺសង្គ្រោះជនក្រីក្រអីជាដើមចឹងទៅហ្នឹងគឺយើងលះបង់កម្លាំងកាយចិត្តលះបង់កម្លាំងកាយចិត្តដើម្បី ស្វែងរកថវិកាពីសប្បុរសជន ដើម្បីទៅជួយដល់ជនក្រីក្រនោះអាហ្នឹងគេមិនហៅលះបង់ជីវិតទេមិនប្រើពាក្យលះបង់ជីវិតទេ គឺលះបង់កម្លាំងកាយចិត្តដើម្បីជួយ ណាដើម្បីជួយណាហើយមានរឿងជាច្រើនទៀតដូចយើង ជារួមទៅគឺដោយសមាគមនីមួយៗអញ្ចឹងណាសមាគមនីមួយៗហ្នឹងគឺថាលះបង់កម្លាំងកាយចិត្តឃើញទេប្រើពេលវេលានៅក្នុង ជីវិតលះបង់កម្លាំងកាយចិត្តដើម្បី ធ្វើជាប្រយោជន៍ដល់សង្គមអាហ្នឹងគឺមិនហៅថាលះបង់ជីវិតទេណាបើថាយើងដល់ថ្នាក់លះបង់ជីវិតអាហ្នឹងតើលះបង់ជីវិតមិនបដូរមែន ណាសុខចិត្តស្លាប់ដើម្បីអ្នកដតីអាហ្នឹងបានបានហៅលះបង់ជីវិតណាដោយយើងលើពីព្រះអនន្តអីចឹងណាព្រះអនន្តសុខចិត្តលះបង់ជីវិតជំនួសព្រះសម្មាសម្ពុទ្ធអាហ្នឹងបានថាលះបង់ជីវិត ជួយគេណាជួយគេ ណាហើយមានរឿងដតីទៀតជាច្រើនទៀតយើងលើកមកវាមានវែងឆ្ងាយទៀតគ្រាន់ថាយើងត្រូវបែងចែកថាមួយលើបងកម្លាំងកាយចិត្តមួយលើបងជីវិតហើយអ្នកខ្លះមិនមែនត្រឹមតែមិនមែនត្រឹមតែអឺមិនលះបង់ទ្រព្យសម្បត្តិខ្លួនឯងជួយគេទេ គឺថែមទាំងអឺយកជីវិតរបស់អ្នកដតីធ្វើជាអាជីពទៅទៀតណា ណាអាហ្នឹងយើងយើងត្រូវគិតពិចារណាកន្លែងហ្នឹងពេលខ្លះយើងមើលឃើញរូបភាព យើងឲ្យតម្លៃក៏អត់ត្រឹមត្រូវដែរព្រោះមានមានច្រើនណាស់ទៀតយើងមិនលើកថានៅស្រុកណាខេត្តណាអីទេយើងគិតថានៅស្រុកខ្មែរយើង គឺសម្បូរសម្បូរណាស់អារឿងយកជីវិតអ្នកដទៃធ្វើជាអាជីពណាធ្វើជាជួយមនុស្សជួយអីទៀតมันมันនិយាយជួយមនុស្សទេទៀតគឺយកជីវិតអ្នកដទៃធ្វើជាអាជីពតែម្ដងរឿងជួយមនុស្សអាហ្នឹងគឺ ជារឿងមួយផ្សេងទៀតដូចថាបង្កើតជាមណ្ឌលកុមារកំព្រាណាបង្កើតជាមណ្ឌលកុមារកំព្រាហើយយកក្មេងៗកំព្រាមកនៅទៅបើកបង្រៀនអក្សរបើកបង្រៀនអង់គ្លេសអីចឹងទៅតាកតងភ្ញៀវបរទេសហើយភ្ញៀវបរទេសចូលចិត្តជួយហ៎ចូលចិត្តជួយរឿងសង្គ្រោះកុមារកំព្រាហ្នឹងដែរអាដល់ពេលតាកតងជាមួយជនបរទេសឲ្យគេទៅមើលឃើញកន្លែងឲ្យអីចឹងទៅមានក្មេងមែនមានក្មេងនៅ រៀននៅអីអញ្ចឹងទៅគេបង្កើតកម្មវិធីបង្រៀនគេបង្កើតកម្មវិធីការងារអីផ្សេងផ្សេងទៅដល់ទៅពេលបង្កើតបានតាកតងមួយពួកភ្ញៀវបានមកលុយច្រើនពេលលុយច្រើនគេទិញដីបរិកន្លែងគេទិញដីបរិកន្លែងហើយគេត្រូវធ្វើអាគារត្រូវធ្វើស្អីស្អីចឹងទៅ គឺប្រើគ្នាធ្វើការរហូតអឺដល់ទៅពេលបានលុយមករឿងចិញ្ចឹមក្មេងមិនសូវប្រមាណទេតើបើបួររបស់ខ្លួនឯងយ៉ាងនេះមួយយ៉ាងនោះពីយូរយូរទៅ អាហ្នឹងគឺក្មេងនៅសល់ម្នាក់ពីរនាក់អស់ច្រើនហើយអាហ្នឹងគេហៅថាយកក្មេងធ្វើអាជីពយកជីវិតរបស់គេធ្វើអាជីពមិនមែនមិនមែនប្រើជីវិតហ្នឹងទៅជួយគេ មិនមែនប្រើកម្លាំងកាយចិត្តទៅជួយគេដោយស្មោះទេ គឺយកក្មេងមកធ្វើជាអាជីពតែម្ដងណាហើយយើងមើលអឺនិយាយទៅគឺមានច្រើនណាស់ភ្នំពេញអីខ្លះអីមណ្ឌលកម្ពុជាកំព្រាហ្នឹងខ្លះគ្រាន់តែយកក្មេង4 5នាក់មកចិញ្ចឹមទៅដើម្បី បង្កើតជាអង្គការមួយទៅអំពីអំនីរោសប្បុរសជនក្នុងប្រទេសក្រៅប្រទេសបានលុយមកដោយសារគេដោយសារក្មេងហ្នឹងគេជួយមកអញ្ចឹងទៅសល់លុយយកទៅប្រកបមុខរបរផ្សេងផ្សេងទៅអាហ្នឹងវាគ្រាន់តែជាលេសមួយសម្រាប់មនុស្សមួយចំនួនតូចដែលយកជីវិតអ្នកដទៃធ្វើជាអាជីពហើយពេលខ្លះយើងគិតថាអឺគាត់ទៅចិត្តលះបង់ជីវិតជួយទៅចិត្តលះបង់ជីវិតខ្លួនឯងដើម្បីជួយគេហ្នឹងយើងមើលរូបភាពទៅ យើងមើលទស្សនវិជ្ជា ខាងក្រៅគឺដូចដូចអញ្ចឹងអាថាអឺគ្នាប្រឹងប្រែងណាសុខចិត្តលះបង់ជីវិតខ្លួនឯងជួយក្មេងៗប៉ុន្តែដល់ពេលយើង តាមតាមសង្កេតពិនិត្យទៅបាទយើងដឹងថាគាត់ម្នាក់ហ្នឹងគាត់មានរសាក្មេងដែរណាមានរសាក្មេងដែរហ្នឹងណាខ្ញុំណាអាត្មាមិនចង់និយាយអីរឿងហ្នឹងច្រើនទេកុំអោយថាយើងហ្នឹងអឺនៅបួសសោះមិនក៏ដឹងរឿងគេណានៅបួសសោះមិនក៏ដឹងរឿងគេ តាមពិតអឺ រឿងចឹងចឹងមិនចាំបាច់ទៅដើរសួរអីទេអាហ្នឹងមានគេមកប្រាប់ខ្លួនឯងនោះមិនចាំបាច់គេមិនចាំបាច់យើងទៅដើរសួរទេណាព្រោះធម្មតាមនុស្សដែលធ្វើអាក្រក់វាមិនកំបាំងទេហើយមនុស្សធ្វើល្អក៏มันអាចលាក់បាំងបានដែរនៅតែគេដឹងអញ្ចឹងតែនៅគេដឹងអញ្ចឹងអញ្ចឹងនៅក្នុងសេចក្តីទាំងអស់នេះពាក្យថាលះបង់ជីវិតជួយអ្នកដតីបានបនច្រើនហ្នឹងតើយើងលះបង់ជីវិតបែបណាបើសិនជាយើង ឃើញគេឈឺយើងសោកចិត្តបើថាគេត្រូវការថ្លើមមកត្រូវការថ្លើមហើយយើងចំណាយថ្លើមរបស់យើងនេះឲ្យទៅគេនឹងយើងសោកចិត្តស្លាប់គេប្រាប់ថាបើសិនជាឯងលះបង់ថ្លើមឲ្យគេអញ្ចឹងអាហ្នឹងគឺត្រូវស្លាប់ហើយអូខ្ញុំសោកចិត្តស្លាប់ឲ្យតែបានអឺគេរស់ហ្នឹងបានហៅថាលះបង់ជីវិតជួយគេ ណាហើយពេលខ្លះទៀតដែលខ្លះលះបង់អវយវៈជួយគេអត់មានលះបង់ជីវិតទេលះបង់អវយអវយវៈជួយគេស្រុកខ្មែរយើងមានតើមានរឿងអ្នកលះបង់អវយវៈជួយគេគឺមាន ដូចជាអ្នកមានទ្រព្យសម្បត្តិមួយចំនួនគាត់កើតជំងឺខូចកលៀនអញ្ចឹងហើយធម្មតាតែខូចកលៀនហើយមិនអាចរស់ដល់បានយូរទេអញ្ចឹងគាត់មានអឺទ្រព្យសម្បត្តិអញ្ចឹងទៅគាត់អាច និយាយជាមួយអ្នកណាម្នាក់ដែលគេ ស្ម័គ្រចិត្តបរិច្ចាគកលៀនមកខាងអីចឹងមកហើយយកមកដាក់កលៀនរបស់គាត់ដើម្បីបន្តអាយុហើយគាត់សុខចិត្តចំណាយលុយទៅចិញ្ចឹមគេ ជួយគេចឹងទៅអាហ្នឹងបានន័យថាលះបង់អវយវៈដើម្បីជួយគេហើយរឿងគេជួយយថាវិការមកអាហ្នឹងជារឿងទឹកចិត្តរបស់គេតែបុគ្គលហ្នឹងគឺព្រមព្រមសូម្បីតែគេមិនអោយលុយក៏យើងនិយាយថាគាត់ ព្រមជួយដើម្បីឲ្យអ្នកដែលគេមានលុយហ្នឹងបន្តជីវិតរស់នៅអញ្ចឹងទៅអាហ្នឹងលះបង់អវយវៈជួយ តែបើថាលះបង់ជីវិតនេះគឺមិនងាយទេទេមិនងាយទេ តែសំណួរដែលគាត់លើកឡើងមកសួរហ្នឹងបើតាមកណាយល់អត្តន័យហ្នឹងគឺគាត់ប្រើកម្លាំងកាយចិត្តនៅក្នុងជីវិតរបស់គាត់ហ្នឹងជួយគេណាជួយអ្នកដតីមិនមែនលះបង់ជីវិតទេណារឿងលះបង់ជីវិតគឺធ្ងន់ធ្ងរណាស់តែមិនមែនលេងលេងទេមិនលេងលេងទេ ណាដូចអឺព្រះអង្គធ្វើទៀនអញ្ចឹងណាទៀនទៀនមានទៀនបារមី មានទៀនឧបបារមីមានទៀនបរមត្ថបារមីឃើញទេទៀនបារមីគឺ មានន័យថាធ្វើបន់នឹងឯងធ្វើទៀននឹងឯងដោយទ្រព្យសម្បត្តិខាងក្រៅគ្រប់យ៉ាងទាំងអស់ទ្រព្យសម្បត្តិគ្រប់យ៉ាងដែលនៅខាងក្រៅខ្លួនអានឹងលះបង់ទ្រព្យសម្បត្តិគ្រប់យ៉ាងយើងនិយាយថាទ្រព្យសម្បត្តិមានវិញ្ញាណក្តីទ្រព្យសម្បត្តិឥតវិញ្ញាណក្តីឲ្យ តែជាទ្រព្យរបស់ខ្លួន លះបង់ទ្រព្យនឹងឯងឲ្យទៅអ្នកដតីនឹងហៅថាទានបារមីហើយទានឧបទានឧបបារមី គឺមានន័យថាលះបង់នៅអវយវៈឃើញទេលះបង់អវយវៈលះបង់ដៃជើងឬក៏លះបង់នៅអវយវៈណាមួយដើម្បីជួយគេអានឹងហៅថាទានឧបបារមីរីឯទានបរមត្ថបារមីគឺលះបង់ជីវិត ណាលះបង់ជីវិតធ្វើទៅជាទាន ហ្នឹងហៅថាទានបរមត្ថបារមីចឹងបានយើងឃើញនៅក្នុងបរិច្ចាគ5ហ្នឹងមាននៅទានបរិច្ចាគវាមានអង្គបរិច្ចាគវាមានជីវិតបរិច្ចាគណាក្នុងនោះគឺយើងនិយាយថាអង្គបរិច្ចាគគឺបរិច្ចាគអវយវៈណាមួយដែលគេត្រូវការអាហ្នឹងគឺគាត់ថាត្រូវកាត់ដៃកាត់ជើងកាត់ថ្លើមកាត់ប្របាត់បេះដូងណាមួយអាហ្នឹងគឺថាអឺកាត់ដើម្បីបរិច្ចាគឲ្យគេរស់ចឹងទៅតែខ្លួនឯងក៏អាចរស់នៅតទៀតទៅ អាហ្នឹងហៅថាទានឧបបរមីទេមិនមែនទានបរមត្តទេទានបរមត្តតតែលះបង់ជីវិតខ្លួនឯងនឹងជួយដល់ដតីពិតគាត់អាហ្នឹងមិនហៅទានបរមត្ថបរមីទេអញ្ចឹងពេលដែលយើងនិយាយថា យើងលះបង់ជីវិតដើម្បី ជួយគេ បានបនច្រើនអាហ្នឹងតើយើងលះបង់ជីវិតបែបណាបើសិនជាយើងគ្រាន់តែធ្វើលះបង់កម្លាំងកាយចិត្តជួយគេទេនឹងយើងមិនអាចប្រើពាក្យថា លះបង់ជីវិតជួយគេទេឧទាហរណ៍ថាយើងលះបង់ជីវិតបង្កើតជាអង្គការហើយលះបង់ជីវិតជួយដល់អ្នកក្រជួយស្វែងរកសប្បុរសជនចិញ្ចឹមអ្នកក្រអីអីចឹងចិញ្ចឹមចាស់ចរាអីចឹងយើងនិយាយតាមសាសនា គឺយើងត្រូវគិតថាតើយើង ធ្វើទានជាមួយបុគ្គលនោះបុគ្គលនោះមានសិលឬក៏អត់មានសិលអានោះគេគិតអញ្ចឹងវិញទៅគេគិតអញ្ចឹងវិញតាណាគិតទៅលើ អ្នកទទួលទានហ្នឹង ថាតើអ្នកទទួលទាននឹងឯងជាអ្នក មានសិលឬក៏មិនមានសិលមានគុណធម៌ឬក៏មិនមានគុណធម៌ហ្នឹងបានយើងនិយាយពីអានិសង្សបុណ្យណាយើងនិយាយពីអានិសង្សបុណ្យអាហ្នឹងតើយើងគិតទៅតាមអ្នកមានគុណធម៌ណាបើសិនជាអ្នកដែលយើងត្រូវជួយនឹងឯងចាស់ជរាមែនប៉ុន្តែក៏អត់មានសិលបើសិនជាយើង ទៅជួយក្មេងៗមានសិលហើយជួយចាស់ជរាអត់មានសិល ជួយក្មេងៗទៅល្អជាងជួយអ្នកដែលចាស់ជ្រាអត់សិលទៅណាអាហ្នឹងយើងត្រូវបែងចែកទៅតាម អ្នកទទួលណាបែងចែកតាមអ្នកទទួលណាដូចយើងមើលឃើញអ្នកបង្កើតអង្គការអីជួយដល់ជនពិការអីចឹងណារឿងជនពិការពិការវារបៀបប៉ុន្តែអ្នកពិការក៏មិនប្រកាសថាអត់សិលដែរ តែសំខាន់យើងជួយនឹងបើសិនជាពួកគាត់នឹងមានសិលបានបំច្រាំយ៉ាងពួកគាត់អត់មានសិលណាអាហ្នឹងយើងមិនមិនប្រើពាក្យថាលះបង់ជីវិតជួយគេទេគឺលះបង់កម្លាំងកាយចិត្តដើម្បីជួយស្វែងរកថវិកាពីសប្បុរសជនទៅចិញ្ចឹមទៅជួយអាហ្នឹងគឺយើងត្រូវបែងចែកអញ្ចឹងទៅណាហើយបើយើងនិយាយថាបននំពុទ្ធសាសនាហ្នឹងបនអីច្រើនជាងគេយើងបែងចែកទៅតាមប្រភេទប្រភេទទានព្រះអង្គទ្រង់សម្ដែងឲ្យថាធម្មទានបានបនច្រើនជាងគេ ណាបានបនច្រើនជាមីសទានហ្នឹងយើងត្រូវបែងចែកអញ្ចឹងអដល់យើងនិយាយដល់ទៅសិលការរក្សាសិលបានបនច្រើនជាការធ្វើទៀមទៀតធ្វើឲ្យមីសទានទៅទៀតហ្នឹងណាអការចម្រើនភាវនាការចម្រើនភាវនាបានបនច្រើនជាងទៀមសិលទៅទៀតអាហ្នឹងគឺយើងត្រូវគិតទៅតាមលំដាប់អញ្ចឹងយើងមិនអាចគ្រាន់តែគិតថាអូលះបងកម្លាំងកាយចិត្តជួយគេ បានបនច្រើនជាងគេគឺមិនមែនអញ្ចឹងទេ ណាយើងត្រូវបែងចែកតាមការងារដែលយើងធ្វើហ្នឹងហើយដូចយើងនិយាយពីលះបង់ជីវិតបំរើព្រះរតនត្រ័យអញ្ចឹងឃើញទេដូចនេះពៀនកុកដាក់មិត្តនោះណាអតីតរបស់គាត់ជាមួយប្រពន្ធហ្នឹងគឺបានលះបង់ជីវិតបំរើព្រះបច្ចេកដីហ្នឹង ប្រចិត្តដៃរបស់ព្រះសម្មាសម្ពុទ្ធកសបៈក្នុងការនោះគឺកើតជាសទ្ធិតែមានទ្រព្យសម្បត្តិតែ8 8កោតទេហើយជាសទ្ធិនៅក្រៅនគរសទ្ធិនៅក្នុងនគរគឺមានទ្រព្យច្រើនណាស់អញ្ចឹងគេអំពាវនាវរថាអ្នកមានអ្នកណាមានទ្រព្យសម្បត្តិច្រើនជាងគេឲ្យធ្វើជាប្រធាននៅក្នុងការធ្វើបន់នោះធ្វើបន់ឆ្លងប្រជិតដីហ្នឹង ចឹងក្នុងកាលនោះសត្រីក្នុងនគរដាក់មួយមួយកោតសត្រីក្រៅនគរដាក់មក2កោត3កោត4កោតបណ្ដាគ្នាទៅបានសត្រីក្រៅនគរមានទ្រព្យសម្បត្តិមានកម្រិតអញ្ចឹងបើសិនជាថែមថែមទៀតនឹងចាញ់សត្រីក្នុងនគរហើយអញ្ចឹងក៏ចូលចិត្តលះបង់ជីវិតទាំងជីវិតខ្លួនឯងទាំងជីវិតប្រពន្ធទាំងជីវិតកូននឹងស្ម័គ្របំរើប្រជាដីនឹងណាអាហ្នឹងគឺលះបង់ជីវិតចូលចិត្តអស់ជីវិត ដើម្បីបូជា ប្រជាដីនឹង អញ្ចឹងបានយើងហៅថាលះបង់ជីវិតដើម្បីបូជាតែបើគ្រាន់តែលះបង់កម្លាំងកាយចិត្តពេលខ្លះសំបីតែត្រឹបខ្លួនឯងក៏មិនហ៊ានចំណាយទៅទៀតតើលើបាន ពីគេមកបានធ្វើអាហ្នឹងក៏មិនមិនទាន់ស្មោះត្រង់ទេណាអញ្ចឹងខ្ញុំណាត់ថាវេញ័យទៅតាមលំដាប់លំដោយខ្លះខ្លះសម្រាប់ឲ្យកូនចាស់ញាតិញោមយកទៅសិក្សាយកទៅពិចារណាណារឿងការធ្វើបន់បានបន់ច្រើន ពេលខ្លះយើងមិនបានវេញញាយើងមិនបានបែងចែកអីទេយើងគ្រាន់តែគិតអំពីផលនៃការធ្វើទានទេណាយើងគិតពីផលនៃការធ្វើទានដោយច្រើនគេច្រើនតែគិតថាអ្នកមានលុយអ្នកមានទ្រព្យធ្វើបុណ្យយូរយូរម្ដងប៉ុន្តែគេធ្វើច្រើនគេធ្វើធំបើថាមុនប្រសង100អង្គឬក៏500អង្គធ្វើទៅតែមួយឆ្នាំគេធ្វើម្ដងណាណាដល់ពេលអ្នកមានទ្រព្យតិចគេធ្វើរឿយរឿយដាក់បាតដល់តែថ្ងៃឬក៏ធ្វើទៀនដល់តែថ្ងៃសិលឬមួយក៏ថា ធ្វើបន់រឿយរឿយអញ្ចឹងទៅហើយសួរថាអ្នកធ្វើមួយឆ្នាំម្ដងហើយនឹងអ្នកធ្វើរឿយរឿយណាបានច្រើនជាងអាហ្នឹងយើងត្រូវយកថាអ្នកធ្វើរឿយរឿយហ្នឹងបានបន់ច្រើនជាងពេលខ្លះយើងយកអាពាក្យហ្នឹងមកនិយាយណាមកនិយាយថាបន់អីបានបន់ច្រើនជាងគេ គឺបន់រឿយរឿយហ្នឹងហើយតែបើថាលះបង់ជីវិតជួយគេ បានបន់ច្រើនតើលះបង់ជីវិតបែបណាណាបើថាយើងលះបង់នៅកម្លាំងកាយចិត្តទេអាហ្នឹងគឺយើងត្រូវត្រូវគិតទៅលើ អ្នកដែលទទួលទានរបស់យើងនោះ ថាតើអ្នកទទួលទានរបស់យើងនោះជាអ្នកមានសិលឬក៏មិនមានសិលណាជាអ្នកមានសិលឬក៏មិនមានសិលហើយបើសិនជាយើងធ្វើល្អកាន់តែច្រើនចំណឹងទៀតយើងធ្វើល្អជាងការដែលយើងលះបង់កម្លាំងកាយចិត្តជួយគេនោះគឺយើងខ្លួនឯងត្រូវរក្សាសិលបានល្អនឹងបានបនរត់ទៅច្រើនទៀតទៀត ណាទៀតយើងរក្សាដែលខ្លួនឯងបានល្អគឺបានបំច្រើនជាងយើងនឹងទៅជួយទៅជួយអ្នកដទៃទៅទៀតដល់ណាមានន័យថាយើងរក្សាសិលបានល្អយើងឲ្យសេចក្តីសុខដល់មនុស្សសត្វទូទៅទាំងអស់តែយើងលះបង់កម្លាំងកាយចិត្តទៅជួយមនុស្ស2នាក់3នាក់ឬក៏4 5នាក់គឺបានសេចក្តីសុខទៅ4 5នាក់ប៉ុណ្ណឹងរីឯយើងអ្នករក្សាសិលបានល្អហ្នឹងបានបំច្រើនជាងយើងទៅជួយមនុស្ស4 5នាក់ហ្នឹងទៀតណាហ្នឹងគឺ នៅក្នុងសេចក្តីហ្នឹងកុំវេកញែកខាងសង្ខេបប៉ុណ្ណឹងចុះបើមានសំណួរអីសាកសួរបន្ថែមទៀតណាអូខេសូមអនុអរគុណអរគុណចាស់អរគុណច្រើនឥឡូវមកដល់ញោមសវណ្ណបានពាក់កណ្ដាលមិញដាច់ទៅអត់លុយសំឡេងឥឡូវញោមដាក់បើកសំឡេងផងតើញោមបើកសំឡេងផងអញ្ជើញអញ្ជើញមានប្រសាសន៍កណាអត់សេវាគុណចាស់ចាចា ចេញចេញចេញមើលសាកណាសាធុសាធុសាធុកណាកណាអរគុណគុណហ្នឹងហើយបងប្អូនពុទ្ធបរិស័ទទាំងអស់ព្រមទាំងរូបខ្ញុំផ្ទាល់បានស្ដាប់ព្រះអង្គគ្រូលោកសំដងមកហើយការធ្វើបុណ្យការលះបង់ជួយគេបែបណាគឺជាចេតនារបស់យើងផ្ទាល់តែម្ដងគឺយើងត្រូវតែមានសទ្ធាត្រូវតែមានបញ្ញាហ្នឹងបើយើងលោកអង្គគ្រូលោកវែកញែកមិញមានសង្ឃនៃការវែកញែកអញ្ចឹងបងប្អូនពុទ្ធបរិស័ទយើងទាំងអស់ស្ដាប់ឲ្យត បំពេញបុណ្យបានន័យថាពាក្យថាការបំពេញបុណ្យដើម្បីបានអានិសង្សច្រើនដល់រាបណាយើងមានបញ្ញាយល់ដឹងពីគុណគុណពិសេសរបស់ខ្លួនយើងយើងមើលសពរោះទាំងឡាយមានព្រះសម្មាសម្ពុទ្ធជាដើមព្រះអង្គលោកមិនដែលគិតពីផលប្រយោជន៍ខ្លួនឯងទេគឺព្រះអង្គគិតពីផលប្រយោជន៍របស់អ្នកដទៃបើយើងធ្វើបុណ្យជួយអ្នកដតីដោយអង្គគ្រូមាន ពីការមិញដើម្បីជាប្រយោជន៍សំបីតលួយខ្លួនឯងមិនហ៊ានធ្វើមិនហ៊ានយកទៅប្រើប្រាស់ផងអញ្ចឹងបងប៉ុននោះមិនមិនបានប៉ុនច្រើនទេអញ្ចឹងបានន័យថាយើងធ្វើអ្វីក៏ដោយគ្មាននរណាដឹងក្រៅពីខ្លួនយើងទេគឺចេតនាព្រះអង្គយកចេតនាជាតួអង្គដ៏សំខាន់ជាតួអង្គធម៌ដ៏សំខាន់ចេញពីចិត្តរបស់យើងព្រោះអុសលធម៌ អកុសលធម៌ក្តីគឺជាតួចេតនាតែមួយក៏ប៉ុន្តែ ជាតួចេតនាមួយជាតួកុសលហើយចិត្តរបស់យើងធ្វើមានតែខ្លួនយើងទេតែដឹងអញ្ចឹងយើងចង់បានបនច្រើនបនតិចយើងធ្វើតាមចេតនារបស់យើងទៅយើងចង់បានបនច្រើន យើងធ្វើតួកុសលលះទ្របខ្លួនឯងលះអវយវៈលះអឺអ្វីដែលគ្រប់យ៉ាង ដែលយើងយល់ថាជាតួបនទៅអានឹងយើង បានអានិសង្សច្រើនហើយ ដូចឥឡូវយើងងាកមកមើលបតានុមោទនីនៅក្នុងបញ្ញៈបញ្ញកិរិយាវត្ថុទាំង10ដែលជាវត្ថុរបស់អ្នកប្រាជ្ញបងប្អូន ជាសពយុញានដែលព្រះអង្គទ្រង់រកឃើញ ទុកឲ្យយើងបដិបត្តិឲ្យរួចផុតចាកទុកអញ្ចឹងយើងត្រូវតែស្គាល់ពាក្យថាបតានុមោទនីនឹងឲ្យបានច្បាស់វាជាចំណែកបុណ្យមួយដ៏ធំនៅក្នុងបញ្ញកិរិយាវត្ថុ10យើងទទួលយកបុណ្យពីគេបងប្អូនព្រោះ បត្តានុមោទនានឹងគឺកាច់សេចក្តីពេញចិត្តសេចក្តីត្រេកអរសេចក្តីជ្រះថ្លាដែលគេបានធ្វើទានសិលភាពនីតាមលំដាប់ដោយព្រះអង្គគ្រូលោកសំដែងមិញអញ្ចឹងកាលណាទានធម្មទានឈ្នះអស់ទានទាំងពួងសិលល្អបរិសុទ្ធភាវនាបនតាមលំដាប់អញ្ចឹងដែលគេធ្វើឲ្យយើងហើយហើយយើងនេះដឹងខ្លួនឯងថាទទួលបែបណាដើម្បីឲ្យបានអានិសង្សច្រើនអញ្ចឹងយើងឈ្មោះតែពាក្យមួយមួយនៅក្នុងបញ្ញ អ្នកកិរិយាវត្ថុទាំង10ហ្នឹងយើងបានអានសងជាទីពឹងហ្នឹងជាស្ពានជាស្ពានណាបងប្អូនចម្លងយើងឲ្យរួចផុតពីសង្សារវដ្តនេះណាវត្ថុទាំង10ហ្នឹងបងប្អូនសំខាន់ណាស់ទ្រព្យសម្បត្តិទាំងអស់យើងចាយនៅក្នុងលោកយៈបានន័យថាក្នុងជីវិតបច្ចុប្បន្ននេះបានសបាយរីករាយក៏ប៉ុន្តែវត្ថុទាំង10នេះយើងយកទៅតាមបច្ចុប្បន្នក៏បានទៅតាម ទៅថ្ងៃអនាគតក៏បានអញ្ចឹងយើងឆ្លល់ឲ្យបានច្បាស់នៅពេលដែលគេចាយចំណែកបុណ្យដែលគេធ្វើបងប្អូន មានពីរយ៉ាង គឺបុណ្យចំពោះហើយនឹងបុណ្យមិនចំពោះពេលដែលគឺយើងឃើញគេធ្វើទានធ្វើសិលធ្វើល្អហើយយើងឃើញហើយណាគេគេបានសម្រេចបុណ្យរបស់គេហើយហើយថែមទាំងគេឧទ្ទិសឲ្យយើងដោយត្រង់ត្រង់ទៀត អញ្ចឹងយើងផ្ចង់ស្មារតីសតិសទ្ធា បញ្ញារបស់យើងដើម្បីធ្វើយ៉ាងណាឲ្យបុណ្យកុសលនោះកើតមានដល់ចិត្តរបស់យើងអញ្ចឹងអញ្ចឹងព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គលោកប្រាប់អង្គធម៌ដល់យើងហើយពេលដែលយើងទទួលបុណ្យពីគេ បានន័យថាឲ្យចេតនាមហាកុសលនឹងទាំងបានន័យថាចេតនាមហាកុសល អឺមហាកសលចិត្តនឹងមាន8ដួងអញ្ចឹងចេតនាជាតួចេតសិកនឹងកើតក្នុង8ដួងហ្នឹងក៏ប៉ុន្តែបនបរិបោបានតែ4ដួងប៉ុណ្ណោះគឺក្នុងក្នុងសោមនស្សមហាកុសលសោមនស្សហើយបុណ្យពិសេសមួយទៀតគឺបានតែ2ដួងទេ គឺនៅក្នុងមហាកុសលសោមនស្សញៀនសមយុទ្ធបើញៀនវបយុទ្ធបានតិចព្រោះអីបានជាព្រះអង្គលោកទ្រង់យកអឺអង្គធម៌ដែលជាចេតនាមួយឲ្យយើងតាំងចិត្តទទួលបងប្អូនតាំងចិត្តទទួល ទានពីទានបុណ្យដែលគេឲ្យយើងនឹងពិសេសហ្នឹងដោយសារអី លោកបញ្ជាក់មហាកុសលសោមនស្សនឹងដោយសារមានបៃតេការរួមហើយបៃតេជាសភាវៈមួយដែលធ្វើឲ្យកាយនិងចិត្តរបស់យើងរីករាយដូចការបុតុមចឹងហើយធ្វើឲ្យបុគ្គលហ្នឹងបងប្អូនមានរុងរឿង ព្រះច័ន្ទពេញវងអញ្ចឹងបានជាព្រះអង្គឲ្យយើងទទួលបនពីគេឲ្យសមមនុស្សនឹងកើតឡើង ព្រឺរោមព្រឺកាយហើយទទួលសំបីតែកុំថាឡើយបនដែលគេឲ្យតបតល់ សំបីតែយើងឃើញទស្សនវិជ្ជាដែលគេធ្វើល្អបងប្អូនលួចមើលគេធ្វើល្អឬមួយគេចរិតទុកនៅក្នុងសាសនានៅក្នុងគម្ពីរក្តីដូចជាព្រះសម្មាសម្ពុទ្ធបរមគ្រូដែលយើងចឹងដូចជានាងភាសាខាដូចជានាងអឺដូចជាប្របាទពឹមពិសាក្តីដែលលោកសង្វត្តអីចឹងណាហើយតួនាងភាសាខាក្តីដូចនាងរក្សា ដូចថានាងធ្វើទៀនបបបរិសុទ្ធរបស់នាងលះគ្រប់បែបយ៉ាងទាំងអស់ហើយនាងជា បុគ្គលអរិយបុគ្គលដែលបានសម្រេចនៅសោតាបាននៅជើងណាខណ្ឌអានគម្ពីរ3ដកក្តី ជាតិដកដីដែលព្រះអង្គលោកបញ្ញត្តិទុកមកយើងមើលបណ្ដាយើងរំភើបបណ្ដាណែបងប្អូនប៉ុនហ្នឹងយើងមិនមែនលួចមិនមែនលួចប៉ុនពីគេបងប្អូនមិនអត់បាបទេគឺបានប៉ុនដូចគ្នាអញ្ចឹងយើងគ្រាន់តែអាមោទនីនៅសេចក្ដីល្អរបស់គេក៏យើងបានប៉ុនមួយចំណែកពីគេដែរអញ្ចឹងយើងត្រេកអរ នៅកុសលផលបុណ្យដែលគេឲ្យផង ហើយយើងត្រេកអរនៅកុសលផលបុណ្យដែលគេធ្វើឲ្យយើងសប្បាយចិត្តរីករាយនឹងនឹងការជ្រះថ្លារបស់គេ យើងបានអានិសង្សច្រើនណាស់ហើយពេលដែលយើង បាន អានិសង្សនឹងហើយ បញ្ញាសភាសតិរបស់យើង យើងយើងគិតខ្លួនយើងបញ្ញានឹងកើតឡើងថាបើយើងបានទទួលបុណ្យពីគេ បើយើងបានជ្រះថ្លានៅសេចក្តីល្អរបស់គេបុណ្យនឹងកើតមានដល់អាត្មាអញណាហើយធ្វើឲ្យអាត្មានេះអាត្មាខ្លួននេះរួចផុតពីពីកិលេសខាងក្នុងទៀតគឺកិលេសតណ្ហាកិលេសមានអ្នកកិលេសអឺគ្រប់ដែលនៅក្នុងចិត្តរបស់យើងធ្វើឲ្យយើងណា មានសភាពមួយមានអ្នកក្តីទឹកថេក្តីស្អប់ខ្ពើមអ្នកដតីក្តីគឺយើងអត់មានទេបងប្អូនដោយសារឃើញ អំពើល្អរបស់គេ ជួនកាលអ្នកខ្លះទៀតណាបងប្អូនគាត់អត់យល់នៅ ពាក្យបតានុមោទនានឹងទេ ពេលដែលឃើញគេចែចំណែកបុណ្យឲ្យហើយខ្លះមានការខឹងអំបាដល់គេទៀតណាជួនកាលពោលពាក្យអសរោះ ដោយដោយថាមើលគេនឹងមិនចេះធ្វើប៉ុនចាំយកប៉ុននឹងមកជូនគេ ខ្លះមានការខឹងទៀតណាបងប្អូនមានវិន័យមានតិថិ យល់ថាការជូនបុណ្យរបស់គេនឹងអត់បានបុណ្យមានមេណះលើកដំកើងខ្លួនអញ្ចឹងបងប្អូន គឺគិតខុសហើយយើងខំធ្វើបុណ្យខ្លួនឯងហើយយើងមានបញ្ញាយើងទទួលនៅសេចក្តីល្អទានសរដែលគេភាវនាដែលគេបានធ្វើមួយចំណែកទៀតយើងបានទៅពីដុកឃើញទេយើងធ្វើបុណ្យខ្លួនឯងផងទទួលអមោទនីពីគេផងដោយចេតនាមហាកុសលសមនោះក្នុងដួងណាមួយកើតដល់ចិត្តរបស់យើងបានន័យថាបុណ្យនោះបរិបូរពេញខ្លះទៀត ទៀតគេជូនបនអញ្ចឹងបងប្អូនធ្វើពងើយពងើយគាត់អត់គិតថាបតានុវោទនីណាជាចំណែកបនមួយដ៏សំខាន់ឲ្យគាត់រួចផុតចាក់ទុកទាំងក្នុង បច្ចុប្បន្ននិងលោកខាងមុខទេព្រោះអីបនទាំងអស់ហ្នឹងបងប្អូនយកទៅតាមនិមិត្តទាំង3តាមអារម្មណ៍ទាំង5នៅបញ្ញទ្វាក្តីមនោទ្វាក្តីគឺយើងយកទៅតាម ខ្លួនយើង បានចឹងហើយ បាន ជាព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គ ឲ្យយើងទុកវត្ថុទាំង10ហ្នឹងជាគ្រឿងមួយលំអផ្លូវចិត្តរបស់យើងបងប្អូនជំរះនៅអកុសលខាងក្នុងរបស់យើងឲ្យស្អាតបានន័យថាខាងក្នុងរបស់យើងស្អាតហើយខាងក្រៅរបស់យើងយើងនឹងទទួលនៅគុណធម៌នៃជីវិត ចឹងបងប្អូនត្រូវតែយល់បត្តានុមោទនីកុំប្រងើយកុំកន្តើយកុំទទួលដោយឧបេក្ខាយើងទទួលដោយចេតនាសោមនស្សដើម្បីឲ្យរួចផុតចាកទុកនៅក្នុងសង្សារវដ្តនេះសេចក្តីស្លាប់ទាំងឡាយអត់ទៀងទេបងប្អូនអត់ទៀងមិនដឹងថាថ្ងៃណាមួយដែលជីវិតយើងស្លាប់ចឹងយើងនៅមានអវយវៈគ្រប់គ្រាន់សម្លេងយើងនៅលឺវាចាយើងនៅបន្លឺឡើងចឹងយើងលើកដៃសំពះ ហើយវាចាដល់ពីរស់សាធុសាធុដើម្បីទទួលបត្តានុមោទនាសេចក្តីត្រេកអរដែលគេឲ្យបុណ្យឲ្យយើង កាលណាយើងគេឲ្យបាយយើងមួយចាន យើងដឹងគុណគេបងប្អូនរស់បានមួយពេល ក៏ប៉ុន្តែបតានុមោទនានេះបងប្អូនមិនមែនរស់បានតែមួយពេលទេគឺជាវិថីចិត្តមួយដ៏សំខាន់បំផុតជាចេតនាមួយដ៏សំខាន់បំផុតដែលយើងយកទៅអញ្ចឹងពេលឃើញគេធ្វើល្អក្តីយើង អមោទនាសប្បាយតំណតំណងការទទួលបុណ្យនេះបងប្អូនជួយខ្លួនយើងបានច្រើនណាស់ជួយខ្លួនយើងបានតាំងពីបុណ្យបានតាំងពីសម្អាតនៅកាយវាចាចិត្តសង្រួមកាយវាចាចិត្តធ្វើឲ្យយើងចេះស្រឡាញ់គ្នាមិន មិនស្អប់ខ្ពើមគ្នាដោយឃើញអ្នកដតីឲ្យកុសលផលបុណ្យដល់យើងហើយយើងដឹងគុណគេវាសំខាន់ណាស់បងប្អូនបតានុមោទនានឹងអញ្ចឹងយើងយល់យើងយល់សេចក្តីបតានុមោទនានឹងការចែកទានដល់គ្នាក្តីការចែកសិលដល់គ្នាក្តីតាមលំដាប់ថ្នាការការចែកភាវនាដល់គ្នាក្តីដែលលោកបានធ្វើលោកខំលះបង់កម្លាំងកាយចិត្តយើងមើលព្រះសម្មាសម្ពុទ្ធតួ អ្នកប្រាជ្ញលោកលះបងមកបាន ត្រាស់ដឹងជាពុទ្ធនឹងដឹងប្រមាណអសង4ដូចជា4ប្រមាណអសងខែជាតិទេខ្ញុំកណាភ្លេចហ្នឹង4អសងខែកណាតម្រាំបានបញ្ញសពមញូញៀនជោគផ្លូវឲ្យយើងបដិបត្តិនេះបងប្អូនលះបងទាំងដោយព្រះអង្គគ្រូលោកសំដែងអញ្ចឹងលះបងបរិច្ចាគទានផងបរិច្ចាគទាននឹងលះបងទាំងផ្នែកប្រពន្ធកូនក៏និយាយទៅ ឲ្យលោកលះអត់មានស្ដាយសំណោះសំបីតែកូនសំបី តែប្រពន្ធសំបីតែអវជីវៈលោកដែលលោកសន្សំនៅក្នុងជាតិដកបើយើង បានមើលព្រះបីដកក្តីយើងមើលមើលពោជាតិព្រះពោធិសត្វលះបងអ្វីខ្លះដល់ដល់ប្រយោជន៍ដល់វត្ថុដល់មនុស្សលោកយើងដល់សពសត្វយើងដល់ធម្មជាតិទាំងអស់តើលោកលះបងអ្វីខ្លះសូមកើតលោកលះបង គ្រប់យ៉ាង ដើម្បីសពសត្វទាំងអស់ដើម្បីមនុស្សមនុស្សលោកទាំងអស់ អញ្ចឹងយើងគ្រាន់តែទទួលបត្តានុមោទនីពីគេបងប្អូនជាពាក្យមួយ ស្រាលបំផុតហើយយើងត្រូវតែយល់ដឹងពីបត្តានុមោទនីនឹងដើម្បីឲ្យបានចំណែកបុណ្យឲ្យច្រើនណាបងប្អូន ព្រោះជាទីពឹងហើយអត់អស់លុយទេតិចពូឲ្យបុណ្យហើយខឹងគេហើយក៏បង្ងើយកន្តើយនឹងគេ ដូច្នេះយើងដឹងហើយយើងយល់ហើយ នៅ បតានុមោទនីហ្នឹងគឺយើង ខំខ្ចង់ស្មារតីនៃជីវិតរបស់យើង ដើម្បីឲ្យជីវិតរបស់យើងរួចផុតចាកទុក្ខបងប្អូនវេទនាហ្នឹងណាកើតចាស់ឈឺឆ្លាប់ជរាបងប្អូនដឹងហើយថា មនុស្សយើងម្នាក់ម្នាក់វិវត្តការកើត ការចាស់ការឈឺការឆ្លាប់នេះខ្ញុំឃើញម្ដាយរបស់ខ្ញុំគាត់មានជរាវេទនាណាស់អញ្ចឹងយើងខំរំដោះខ្លួន តាមបញ្ញកិយវត្ថុ10ទាំងអស់នឹងក្នុងណាមួយក៏ដោយយើងចង់ស្មារតីយើងបងប្អូនធ្វើទានដោយព្រះអង្គគ្រូលោកសំដែងអញ្ចឹងការធ្វើទានរឿយរឿយរឿយចេតនាយើងដ៏បរិសុទ្ធ គឺចេតនាមហាកុសលកើតឡើងមិនចាំបាច់ដល់ថ្នាក់យើងមានលុយមហាសាលដើម្បីធ្វើម្ដង ដើម្បីជាគោរពកិច្ចតាមគិនយើងគិតថាបនច្រើន ទេ បនតិចបនច្រើន វាមិនអាស្រ័យទេ អាស្រ័យគឺអាស្រ័យដល់ចេតនាមហាកុសលរបស់យើងកើត ចំពោះយើង ដោយចេតនាល្អលុយតិចទួចដួចដើមក្តីស៊ីសអឺតិចទួចដួចដើមក្តីអាស្រ័យលើចេតនារបស់ខ្លួនកណាបានចូលរួមប៉ុណ្ណេះគុណចា៎សាធុសាធុអឺអរគុណណាញោមសវណ្ណដែលបានអធិប្បាយយ៉ាងក្បោះក្បាយឥឡូវគុណចាស់មើលទៅมันអាចតសន្តានាបន្តទេមើលទៅដូចយប់ជ្រៅដែរហើយខកខានឡាយហ្នឹងលោដល់កន្លះម៉ោងឥឡូវដល់យប់ជ្រៅបន្តិចគុណចាស់ដល់1ម៉ោងបាទទេណា បាទអត់អីទេតាណាឥឡូវអរគុណហើយកូនប៉ុណ្ណឹងចាស់ហ្នឹងហើយមួយម៉ោងហ្នឹងសូមអរគុណដល់គុណចាស់ហើយបានតស៊ូអង្គុយចាំរហូតដល់អស់ជិត1ម៉ោងបាទយើងបាន live ដល់វា late too late ខ្លាំងពេកច្រើនពេកឥឡូវអរគុណណាគុណចាស់បានចូលសន្ទនាហើយខ្ញុំសវណ្ណក៏ខំប្រឹងតស៊ូទឹកដែរម្ដាយឈឺផងអីផងសូមអនុមោទនាណាបងកុសលរបស់ញោមដែលបាន ថែរក្សាអ្នកម្ដាយ អាអត់បាននៅថែផងញោមបានថែបានបនកុសលច្រើនណាស់ណាគឺបនដល់គុណចាស់ផងហើយគុណពោឲ្យញោមស្រីញោមបាសិកានៅឆាប់ជាហើយនឹងជាស្លាសះស្បាយទៅសូមជូនពរគុណចាស់មានសុខភាពល្អពុទ្ធពោតម្លៃបុព្វការថ្ងៃថ្ងៃថ្ងៃសក់ក្រោយនោះមិនមកព្រីស្បិនផងទេបងអីទៀតថ្ងៃសក់ក្រោយមិនមកព្រីស្បិនផងបងអីគេ ណាមនលោកឆាន់អូខេចឹងណាអរគុណទៀតបាទចឹងណាទៅអរគុណលះលោកឆាន់តន្តិជនណាអូចឹងយកស្វានផងបើស្ដេហ៎យើងខាងច្រើនបញ្ជនទៅកុំអោយបើស្ដេអីអូខេណាជូនជូនពរគុណចាស់ មានជនសាយិនយូណាជូនយន្តបានមកចូលរួមផងបើចង្ហាន់ប្រកែកលោក គុណចាកណាចង់បាទអរគុណចង់ឲ្យធ្វើយ៉ាងប្រកែទៅម្ដងមើលរសជាតិចង្ហាន់ញោមសុវណ្ណធ្វើឆ្ងាញ់ឬក៏អត់ណាស់ហើយកុំលាទៀតអត់ទេតាមបង